ត់ដូចជាទឹកនេះគ្រឿងពេទ្យបាយចង់ទឹកទៅជឿចាប់កាត់ចិត្តចេញពីស្នេហ៍មានតែពោស្រអំយូរីឆ brain